ព្រះសម្មាសម្ពុទ្ធធម្មសាមីព្រះនិព្វានទៅសារកັບនោះគឺផែនដីនឹងមានព្រះសម្មាសម្ពុទ្ធត្រាស់ដឹងតែមួយព្រះអង្គនឹងក៏បានវិនិច្ឆ័យទៅកន្លងទៅកើតផែនដីមួយក្រោយជាសញ្ញកັບទៀតអត់មានព្រះសម្មាសម្ពុទ្ធបានត្រាស់ទេសញ្ញកັບមួយហ្នឹងបានកន្លងទៅផែនដីមួយក្រោយទៀតបន្តពីសញ្ញកម្មហ្នឹងមានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ដឹងពីរព្រះអង្គនៅក្នុងផែនដីហ្នឹងឈ្មោះថាមន្តកម្ម ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ដឹងណាមានមួយព្រះអង្គឈ្មោះនិរតៈសម្មាសម្ពុទ្ធជាម្ចាស់នឹងហើយមួយព្រះអង្គទៀតនោះមានឈ្មោះថារាំងសីមនីសម្មាសម្ពុទ្ធជាម្ចាស់ពីព្រះអង្គណាមាននិរតៈសម្មាសម្ពុទ្ធហើយនឹងរាំងសីមុនីសម្មាសម្ពុទ្ធចំពោះព្រះសម្មាសម្ពុទ្ធនិរតៈនេះ មិនគឺនរណាទេព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងចំពោះព្រះធម្មសេនាបតីសិរីបុត្រសំដៅនៅលើរាហូអសរិនតូតណាពុញ្ញៈស្លាប់លើទេរាហូអសរិនហ្នឹងនៅក្នុងកម្ពីអនាគតពុទ្ធវង្សក៏បានសម្ដែងដោយសេចក្តីសង្ខេបនៅរាហូអសរិនរាហូអសរិននេះគឺជាស្ដេចឧបរាជ គឺជាឧបរាជរបស់ស្ដេចអសលទេវិហវតរិណាគឺជាឧបរាជរបស់ព្រមតតតាសរៈគឺអសលឈ្មោះព្រមតតនៅបាតភ្នំព្រះជនេរុផ្នែកខាងជើងនឹងរាហូអសរិននេះឯងជាឧបរាជមានយសមានសេរីធំមានយសមានសេរីធំជាងអសលទាំងអស់នឹង មានកម្ពស់48000យោជន៍កម្ពស់រាហូអសិរិន48000 48000យោជន៍ធំទេធំណាស់រាហូអសិរិននេះតែងបានលើពេលអំពីទេវតាទាំងឡាយបានសរសើរគុណរបស់ព្រះដ៏មានប្រភាកដោយអនេកបរិយាយដោយតែបានលើទេវតាទាំងឡាយ សរសើរគុណព្រះរាមាវិភាអញ្ចឹងទៅនឹកចង់មកមើលព្រះដែរប៉ុន្តែនឹកទៅដូចជាលំបាកណាស់វាវាលំបាកមិនដឹងจะថាមកនឹងត្រូវអោនមើលព្រះនឹងយ៉ាងម៉េចឲ្យឃើញច្បាស់មិនត្រូវជាមិនដឹងជាត្រូវលុតត្រូវលូនត្រូវក្រាបអ្មេចមើលព្រះវាពិបាកនឹងអោនណាស់មកឲ្យខ្ជិលណាស់នៅទៀតទេប៉ុន្តែក្រោយមកមិនអាចនៅស្ងៀមបានចិត្តតែលឺ ចិត្តទៅលើសរសើរព្រះចិត្តទៅគុណរបស់ព្រះដែលមានលភៈដែលយ៉ាងក្រៃលែងម្ល៉េះឯងព្រះសមណៈគោដំបានចិញ្ចាសច្ចៈតកុលបុស្សជាពុទ្ធហើយមានចិត្តទៅគុណណាស់ណោះល្បីល្បាញនៅគុណរបស់ព្រះអង្គអញ្ចឹងគួរតែអាត្មាឯងនឹងទៅមើលឲ្យឃើញម្ដងទោះជាលំបាកអោនមើលអានិចគឺជាទៅម្ដងទៅបានឃើញនឹកអញ្ចឹង ព្រះដ៏មានប្រភាព្រះអង្គទ្រង់ជ្រាបអំពីបំណងរបស់រាហូអាចារិនដើម្បីមកមើលតថាគតក្នុងពេលនោះព្រះអង្គក៏មានប្រពុតរេកាហើយព្រះអនន្តនឹងឯងក្រៅអាសនៈនៅខាងក្រៅប្រគុណតកតព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងនេះណាទៀតហ្នឹងព្រះអង្គមានព្រះ បរិវិតកៈថាតើអាត្មាអញត្រូវនៅក្នុងអរិយាបទណាដើម្បីឲ្យរាហូអសិរិននឹងមើលឃើញច្បាស់ត្រូវនៅក្នុងអរិយាបទឈោឬក៏អរិយាបទអង្គុយឬក៏អរិយាបទទុំបើសិនជាឈោឬក៏អង្គុយទៅនាំឲ្យរាហូអសិរិននោះលំបាកអើតមើលលំបាកងើយមើលណាព្រោះខ្ពស់ដូច្នេះតថាគតត្រូវនៅក្នុងអរិយាបទទុំកុំឲ្យខ្ពស់ពេក នៅពេលនោះព្រះដ៏មានអភិព្រះអង្គទ្រង់ចេញមកខាងក្រៅប្រគុណលោកតដោយពុទ្ធាសនៈស្រួលអួលដែលព្រះអនន្តបានក្រាបស្វាយព្រះអង្គក៏ទ្រង់ស្ទុំទាំងទ្រង់ស្ទុំដោយអេរិយាបទស្ទុំណាដោយព្រះអង្គទ្រង់និមិត្តព្រះអង្គឲ្យយ៉ាងធំទាំងដោយពុទ្ធនិមិត្តដោយឫទ្ធិរបស់ព្រះអង្គដែលហួរទៅមកដល់ ទម្បីព្រះភ័ក្រដែលព្រះអង្គទ្រង់ផ្ទុំហើយនេះប្រកាយដែលព្រះអង្គទ្រង់ផ្ទុំសណ្ដោកវែងយ៉ាងនេះហើយក៏ដោយក៏នៅតែរាហូអសរិនអើតមើលព្រះសាមានប្រភៈដែរដោយទទឹងប្រកាយដោយទទឹងប្រភៈរាហូអសរិនដែលមានកម្ពស់48000យោជក៏ត្រូវតែអើតមើលព្រះសាមានប្រភៈព្រាបបីដូចជាទារកដ៏តូចអើតមើលប្រចាំឯដអាកាសដូចនោះដែរ នឹងព្រះអង្គទ្រង់សម្ដែងរិទ្ធក្នុងពេលហ្នឹងណាទៀតក្នុងពេលនោះឯងមើលមិនច្បាស់ទៀតប៉ុណ្ណឹងហើយក៏ដោយមើលមិនច្បាស់សោះរហូតដល់ព្រះដែលមានអភិព្រះអង្គទ្រង់ត្រាស់ថាម្នាក់អ្នកដែលមានអាយុអ្នកបានឃើញតថាគតហើយក្នុងពេលនោះឯងរាហូអសរិនបានពិនិត្យទៀមទាត់ មើលពីក្រោមទៅលើសពគ្រប់ទៅក៏បានបន្លឺនៅវាចាថាតាសៈនោះប្រែមកថានោះ ដោយសេចក្តីថាឃើញហើយនឹងរួចទៅព្រះរាមាភិបព្រះអង្គទ្រង់ត្រាស់សម្ដែងនៅព្រះធម៌ហើយដល់រាហូអសិរិនមានសេចក្តីជ្រះថ្លាដល់នៅប្រតនត្រ័យជាទីពឹងជាទីរលឹកណាទៀតក្នុងការនេះឯងដែលរាហូអសិរិននឹងបានទទួលការព្យាករអំពីព្រះរាមាភិបថានឹងជាពុទ្ធវង្សត្រូវបានប្រាស់ជាព្រះសម្មាសម្ពុទ្ធក្នុងការជាអនាគត និងប្រវត្តិរឿងរ៉ាវរាហូអសរិនមាននៅក្នុងអនាគតពុទ្ធវង្សព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គធ្លាប់បានសម្ដែងរិទ្ធនិមិត្តប្រកាយព្រះអង្គឲ្យធំ ដើម្បីញ៉ាំសេចក្តីជ្រះថ្លាឲ្យដល់រាហូអសរិនហើយព្រមមួយលើដោយអនុសាសនីសម្ដែងព្រះធម៌ជាអវាទឲ្យរាហូអសរិននឹងឯងមិនមាននៅមានអ្នក មិនអាងខ្លួនឯងជាធំ ដាក់ចុះនៅមានអ្នកនោះហើយទទួលស្ដាប់ប្រគល់របស់ព្រះអង្គបានកម្មយកនៅប្រតនត្រ័យជាជារលឹកនៅក្នុងកម្ពីអនាគតពុទ្ធវង្សក៏បានសម្ដែងអំពីការកសាងនៅបារមីមួយដ៏យ៉ាងសំខាន់ក្នុងបណ្ដាបារមីទាំង10របស់ព្រះសម្មាសម្ពុទ្ធនិរតៈទាំងក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធកសបៈ មុនព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងនេះក្នុងការនោះឯងគឺការកសាងបារមីរបស់រាហូអាចរិនទៀតរាហូអាចរិនហ្នឹងកសាងបារមី មុនព្រះសម្មាសម្ពុទ្ធព្រះសម្មាឧត្តមបរមគ្រូនៃយើង គឺព្រះសម្មាសម្ពុទ្ធកសបៈដោយក្នុងការនោះព្រះអង្គជាព្រះរាជា ទ្រង់ប្រណាមថាសិរីគុតៈជាព្រះរាជាសោយរាជនៅក្នុងនគរក្នុងកាលព្រះសម្មាសម្ពុទ្ធកសបៈហ្នឹងមាននគរឈ្មោះនិរៈមលៈដែលយើងហៅថានិមលនគរហ្នឹងឈ្មោះនិរមលគឺប្រសិទ្ធៈនៅមន្ទិលនគរហ្នឹងគឺជានគរដែល ព្រះបរមពុរិស័ទមួយព្រះអង្គហ្នឹងដែលបានត្រាស់ជាព្រះសម្មាសម្ពុទ្ធនិរតៈហ្នឹងហើយក៏ជាអតីតរបស់រាហូអសិរិន្ទោហ្នឹងគឺព្រះសម្មាសម្សម្ពុទ្ធដែលនឹងត្រូវបានត្រាស់នោះដែលដែលរាហូអសិរិទ្ធនឹងក៏ជាព្រះបរមពុរិស័ទហើយព្រះរាជាទ្រង់ព្រះនាមសិរីគុត្តៈនេះក៏ជាព្រះបរមពុរិស័ទនឹងដែលបានមកជារាហូអសិរិទ្ធហើយនឹងបានទៅជាព្រះនិរតៈសមាសម្ពុទ្ធព្រះ រាជាទ្រង់ព្រាមសេរីគុត្តៈនឹងនៅក្នុងនគរនិរមលមានអគ្គមហេសីទៀតអគ្គមហេសីនៃព្រះបាទសេរីគុត្តៈឈ្មោះនាងលំពុសាព្រះនាងលំពុសាដែលជាអគ្គមហេសីហើយមានបុត្រពីរព្រះអង្គបុត្រាមួយបុត្រីមួយបុត្រាទ្រង់ព្រះនាមថានិក្រោតរាជកុមារហើយចំណែកបុត្រីឈ្មោះទតមីរាជកុមារី ក្នុងការគ្រប់គ្រងនគរនោះឯងមានឧបនិស្ស័យប្រព្រឹត្តទៅដើម្បីបរិច្ចាគនៅរាជសម្បត្តិឲ្យទៅជាទានក៏មានព្រាម8នាក់ទៀតបាននាំគ្នាមកសុំនគររបស់ព្រះអង្គមកសុំត្រង់ត្រង់អញ្ចឹងដែលយល់ថាព្រះអង្គមានសទ្ធាជ្រះថ្លា មានបតីមិនចប់ជំពាក់សម្បត្តិក្នុងលោកអញ្ចឹងអ្នកសុំបានចិត្តចេះតែមកសុំរហូតសុំនគរតែម្ដង ក្នុងកាលដែលព្រាម8នាក់មកសុំនគររបស់ព្រះអង្គនិរមលនគរនោះព្រះបាទសិរីគុតតៈបរមពុរិស័ទមិនអល់ឯកមិនរារែកឡើយមានសេចក្តីជ្រះថ្លាពេញចិត្តធ្វើពិធីប្រគល់នៅរាជសម្បត្តិនគរទាំងឯងឲ្យព្រាមទាំង8នាក់ក៏បាននាំអកមហេសីគឺព្រះនាងលំពុសាទេវីនិងរាជាបុត្រទាំងពីរអង្គា គឺនិក្រូតរាជកុមារនិងទតមីរាជកុមារីចេញទៅកាន់ព្រៃសន្ធៈហើយឡើងទៅកាន់កំពូលភ្នំធម្មិកៈបរិពតដើម្បីនឹងប្រព្រឹត្តនៅធัวដោយសាងនៅអាស្រមបណ្ណសាលានៅខាងលើកំពូលភ្នំធម្មិកៈបរិពតប្រព្រឹត្តធัวទាំង4ព្រះអង្គគានៅលើកំពូលភ្នំនឹងទៅនៅក្នុងការនោះទៀត មានយៈមួយឈ្មោះយន្តៈយៈឈ្មោះយន្តៈនឹងឯងក៏បានចេញអំពី ទីព្រៃក្រំស្រានមកកាន់ភ្នំបរិបត្តិឡើងទៅលើកំពូលភ្នំ ធម្មចៈបរិបត្តិហ្នឹងហើយក៏នៅចំពោះប្រភពនៃព្រះបរមពុរិស័ទក្នុងការនោះក៏បានបណ្ដើឡើងនៅសំឡេងក្រាញ់ក្រអៅថាខ្ញុំជាជាឈ្មោះយន្តៈ ឥឡូវបានបរិភោគនៅដំរីអស់7ហើយបរិភោគនៅសេះអស់14ហើយនឹងមរឹកដតីអស់20មិនប៉ុនញ៉ាំងសេចក្តីស្រីឃ្លានឲ្យបាត់បង់នៅឡើយឥឡូវយើងនេះនៅមានការស្រីឃ្លានខ្លាំងណាស់សុំព្រះអង្គបរិយាទានបុតទាំងពីរព្រះអង្គឲ្យខ្ញុំព្រះអង្គដើម្បីកម្ចាត់បង់នៅការស្រីឃ្លានសុំ នេះក្រូតកុមារហើយនឹងកោតមីកុមារីទៀតដើម្បីបរិភោគកណាគុណម្ចាស់ញាតិញោមបងប្អូនហើយឧបនិស្ស័យនៃព្រះបរមពុរិស័ទអត់មានទស្សៈអល់ឯកអីថាលះបងត្រាប់សម្បត្តិនគរគ្រប់គ្រងសាយរាជអីហ្នឹងទៅមិនចពលស្ដីអីថាតែត្រង់លះបងនៅ បត្រាបត្រីជាទីស្រឡាញ់ដែលនាំយកអំពីព្រះនគរមកជាមួយហើយហ្នឹងណា មានបតីរះកាត់ដោយបេតិសោមនស្សក្នុងទានបារមីរបស់ព្រះអង្គណាអត់មានអល់ឯកបកែករារេកសូម្បីតែតាមផ្លូវចិត្តបតីរបស់ព្រះអង្គដោយសេចក្តីអាឡោះអាល័យអាចដើម្បីជាឧបសគ្គរារាំងដល់ទានបារមីរបស់ព្រះអង្គតិចតួចគឺអត់មានឡើយក្នុងពេលនោះមិនបាននិយាយអ្វីអំពីបត្រាបត្រី គឺនិយាយស្ដីតែអំពីព្រះបរមពុរិស័ទ ព្រះអង្គលះកាត់នៅបត្រាបត្រីឲ្យទៅជាទានហើយក្នុងការនេះមិនមែនអ្នកដតីណា ជាមនុស្សប្រុសជាមនុស្សស្រីជាមនុស្សសាដើម្បីនាំបត្រាបត្រីទៅធ្វើជាខ្ញុំបំរើអីដូចជាតាជូរជក់ព្រាមមកសុំជាលីត្រស្នា អំពី ព្រះវេស្សន្តរបរមពុរិស័ទអីគឺជាការសុំដើម្បីបរិភោគបំបត្តិនៅការស្រេកឃ្លានដែល មាននៅសេះសល់មិនទាន់គ្រប់គ្រាន់ក្នុងការបរិភោគនោះហើយព្រះអង្គលះកាត់ឲ្យដែរទៀតរឿងនេះវាអាចដើម្បីធ្វើឲ្យមតិមហាជនក្នុងលោកបច្ចុប្បន្នមានការពោលទុះព្រះបរមពុរិស័ទហើយក៏អាចប្រព្រឹត្តទៅដោយអកុសលក៏បានដែរក្នុងការពោលទុះនេះព្រោះអីពីព្រោះមិនបានជ្រាបដល់គុណនៃព្រះបរមពុរិស័ទហើយក៏មិនបានជ្រាបដល់ការបំពេញនៅបារមីរបស់ ព្រះបរមពុរិស័ទដើម្បីឲ្យបានត្រាស់ជាប្រពុតរឿងនេះគឺថាជាឧបនិស្ស័យនៃទានបារមីណាទៀតហើយរឿងឧបនិស្ស័យនេះមិនមែននៅក្នុងវិស័យនៃមនុស្សយើងសាមញ្ញគិតយល់បានស្រួលបួលល្អទេគឺជាពុទ្ធវិស័យជាអចិន្តយៈទៀតពិតមែនដែលព្រះអង្គមិនតាន់បានប្រាស់ជាប្រពុតប៉ុន្តែការកសាងបារមីដើម្បីឲ្យបានជាប្រពុតក៏នៅក្នុងពុទ្ធវិស័យដែរដូចជាប្របាទសង្ឃៈ ដែលជាតីស័ករបស់ព្រះសាមេត្រីកាត់សតិស័កបុជាពធនោះហើយអាចដើម្បីពោលបានមួយសគាថារឿងនេះជាពុទ្ធវិស័យទេយើងពិចារណា ទៅថាមិនសមនិយាយបានកាត់សតិស័កហើយនេះគឺជាការដែលយើងមិនអាចគិតឃើញអញ្ចឹងហើយក្នុងការបរិច្ចាគនៅ បត្រាបត្រី ឬបរិច្ចាគជីវិតអីរបស់ព្រះអង្គនោះគឺជាឧបនិស្ស័យដោយអំណាចថាការកសាងបារមីដើម្បីឲ្យបានជាប្រពុត យើងមានតែប៉ុណ្ណេះទៅចុះ មានតែតម្កល់សេចក្តីជ្រះថ្លាក្នុងគុណនៃព្រះសម្មាសម្ពុទ្ធថាមិនងាយបកលណាកសាងបានឡើយដើម្បីឲ្យបានត្រាស់ជាប្រពុតអានឹងយើងគិតយើងយល់តែប៉ុណ្ណឹងវិញទៅដើម្បីជ្រះថ្លាក្នុងគុណព្រះសម្មាសម្ពុទ្ធហើយជាឧបការៈការប្រព្រឹត្តបរិបត្តិមិនខុសមិនឃ្លៀងឃ្លាតខ្លាចបាបស្មាស់បាបគោរពធម៌គោរពវិន័យដូចជាគោរពព្រះសម្មាសម្ពុទ្ធបើជាប្រសង់ក៏ជាប្រសង់សាវករបស់ព្រះរាមាប្រភិយគឺជាប្រសង់ដែលស្ដាប់ ព្រះសម្មាសម្ពុទ្ធគោរពព្រះធម៌ដែលព្រះអង្គសម្ដែងហើយគោរពព្រះវិន័យដែលព្រះអង្គបញ្ញត្តិហើយធម៌វិន័យនោះជាសាស្ត្រាជំនួសព្រះអង្គព្រះសង្ឃដែលបានគោរពព្រះសាស្តាក៏ជាព្រះសង្ឃសាវករបស់ព្រះរាមានុភាកបើព្រះសង្ឃឯណាមិនគោរពធម៌វិន័យរបស់ព្រះសាស្តាក៏ជាការដែលមិនគោរពព្រះសម្មាសម្ពុទ្ធហើយក៏មិនមែនជាព្រះសង្ឃសាវករបស់ព្រះរាមានុភាកមិនមែនជាព្រះសង្ឃរតនៈមិននឹងគឺកាលណាបើយើងជ្រាបច្បាស់ នៅក្នុងរឿងគុណព្រះសម្មាសម្ពុទ្ធគឺអាចដើម្បីបានទៅជាប្រសង្សាវៈរបស់ព្រះរាមានុភាកដោយការគោរពព្រះសម្មាសម្ពុទ្ធពុទ្ធបរិស័ទក៏បានចូលទៅធៀកចិត្តបរតនត្រ័យនេះគ្រាន់តែរៀបរាប់ការពារនៅលក្ខតិរបស់ពពួកជនទាំងឡាយដែលបានស្ដាប់ឮហើយពលទោសព្រះបរមពុរិស័ទណាទៀតតាមពិតសំបីបុគ្គលដែលបានកើតមក ជាកូនរបស់ព្រះបរមពុរិស័ទជារឿងឧបនិស្ស័យនៃកូននោះនឹងយើងត្រូវវេងាយគ្នាតាមព្រះអភិធម្មណាទៀតគឺជាឧបនិស្ស័យរបស់កូននោះដែលត្រូវកើតមកជួយបំពេញបារមីឲ្យព្រះបរមពុរិស័ទនេះជារឿងឧបនិស្ស័យមួយរបស់កូននោះសត្វប្រាហើយម្យ៉ាងទៀតសេចក្តីទុកសេចក្តីលំបាកដូចជាចលីគ្រឹស្ណាដែលតាជួរជក់វៃក្តីជាអកុសលវិបាករបស់កូនប្រុសស្រីនោះជាអកុសលវិបាក ពីព្រោះអកុសលវិបាកនេះមិនមែនព្រះបរមពុរិស័ទធ្វើឲ្យទេមិនមែនព្រះបរមពុរិស័ទនឹងមានទោសចិត្តបន្ទុះនឹងកូនប្រុសស្រីទេប៉ុន្តែអកុសលវិបាកនេះកើតមក អំពីបុគ្គលដែលបានធ្វើបាបកម្មទុកហើយដោយខ្លួនឯងអកុសលវិបាកកើតឡើងទទួលនៅបាបកម្មដែលបានធ្វើហើយនោះមិនមែនអ្នកដទៃជាអ្នកធ្វើនៅអំពើកម្មហើយបុគ្គលដទៃទៀតទទួលនៅផលកម្មទេដូចជាចំពោះបត្រាបត្រី របស់ប្របាទសេរីគុតៈនេះចឹងណាទៀតទីបំផុតដែលត្រូវមានអកុសលវិបាកនោះយ៉ាងណាយ៉ាងណាគឺថាជាអកុសលវិបាកដែលខ្លួនឯងបានធ្វើមកដែលត្រូវយកបរិភោគប៉ុន្តែចំពោះព្រះបរមពុរិស័ទមិនមាន ការប្រព្រឹត្តទៅដោយអកុសលទេគឺជាការ ប្រព្រឹត្តទៅ ដោយទានបារមីកាលណាបើជាកុសលសុទ្ធហើយមិនអាចយើងថាជាទោសបានទេគ្មានយកអីទៅធ្វើជាទោសកើតទេ ពីព្រោះរឿងទុំវាជាអកុសលដោយលោភៈទោសៈមោហៈតែបើជាកុសលហើយសឹងតែជាកុសលអ្នកដទៃមិនអាចធ្វើបាននោះក្នុងការលះបង់នេះគឺជាកុសលដែលប្រព្រឹត្តទៅរកបានដោយកម្រដែលអ្នកប្រាជ្ញធ្វើនៅការលះបង់នេះអ្នកដទៃនិយាយធ្វើបានទេធ្វើនៅអំពើកម្មដែលអ្នកដទៃមិននិយាយនឹងធ្វើតាមបានព្រមលះបង់ពីក្រោតរាជកុមារ ហើយនឹងកោតមីបត្រីដែលជាទីពេញប្រតិនោះទេមិនមែនមិនស្រឡាញ់មិនពេញប្រតិទេរឿងធម្មតាចិត្តជាលោកទេលោកភៈនៅតែជាលោកភៈអញ្ចឹងប៉ុន្តែដល់ទៅពេលត្រូវលះលះលោកភៈនឹងតែមកទៀតលះការចិត្តជំពាក់នឹងដើម្បីដូចយក ការត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធដោយយកនៅសัพពយុទ្ធញ្ញាណហើយការបាននៅសัพពយុទ្ធញ្ញាណនេះគឺមិនមែនគ្រាន់តែដើម្បីជាប្រយោជន៍សម្រាប់ផ្ទាល់ព្រះអង្គទេគឺសម្រាប់ជាប្រយោជន៍ដល់មនុស្សនិងទេវតាច្រើនណាស់ហើយក៏ដើម្បីជាប្រយោជន៍ដល់កូនប្រុសកូនស្រីនឹងផងដែរដោយញាតតថចរិយាការប្រព្រឹត្តដោយញាតគឺត្រូវតែជួយអ្នកទាំងអស់ដែលជាញាតរបស់ព្រះអង្គដែលជួយបំពេញបារមីឲ្យព្រះអង្គនឹងឲ្យរួចផុតចាកទុក្ខពីព្រោះរឿងនេះវាត្រូវចែកដាច់គ្នាស្រឡះគ្មានកន្លែងណាដែលថាជាទុក្ខទេនឹងអញ្ចឹង ណាបើជារឿងជាតោសវិញហើយដូចជាព្រះវេស្សន្តរខឹងនឹងតាជូរជក់លើកភ្នូចង់បាញ់តាជូរជក់ណាដល់ពេលទោសកើតឡើងមានអីប្រទៅដោយទោសៈដោយអកុសលប៉ុន្តែនៅពេលដែលលះបង់គឺជាកុសលបរិសុទ្ធស្អាតនៅពេលនោះព្រះបរមពុរិស័ទថាការដែលយើងត្រូវការសព្វយុទ្ធញាណក្រៃលែងណាស់បត្រាបត្រីនេះមិនបាន មួយចំណែកនៃរយដងពាន់ដងម៉ឺនដងសែនដងទេ គឺមិនអាចដើម្បីមួយចំណែកដល់ល្អិតតូចទេគឺសັບយុទ្ធញាណធំជាងលោកហើយក៏បានចាប់នៅបត្រាបត្រីនឹងឯងដោយប្រហោះមកខាងជ្រោយទឹកដោយប្រហោះមកខាងប្រគល់ឲ្យយន្តយៈក្នុងការនោះក៏ក្រើកញាប់យកខែនដីណាទៀតក៏ក្រើកទឹកកងរំពងណាស់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងចំពោះព្រះសិរីបុត្រថាព្រះសិរីគុតតៈបរមពុរិស័ទបានធ្វើឲ្យញាប់យកខែនដីក៏ក្រើក ព្រៃព្រឹក្សាមានផ្លេកបន្ទោមានរន្ទះឆ្វេងឆ្វាក់ពេញអាកាសារហូតដល់ទៅភូមិទេវតាអាកាសទេវតាប្រអិនប្រព្រំនិងពពួកអមនុស្សទាំងឡាយក៏ក្រឹកក្រែងមកជ្រះថ្លានឹងគុណរបស់ព្រះបរមពុរិស័ទដែលលះកាត់បត្រាបត្រីឲ្យទៅជាចំណីយៈឲ្យទៅជាទានក្នុងការដែលយៈ បាននៅកុមារាកុមារីដែលជាព្រះរាជបុត្រាព្រះរាជបុត្រី នៃព្រះបាទស្រីគុត្តៈបរមពុរិស័ទដឹកយកទាំងពីរអ្នកហ្នឹងទៅកាន់ខាងក្រោយបណ្ណសាលាទៅពីក្រោយទៀតព្រះបរមពុរិស័ទក៏ទួតពិនិត្យឃើញយៈយន្តៈហ្នឹងយកបត្រាបត្រី ទៅដល់ក្រោយពេលនោះឯងយៈក៏ចាប់ងើយកក លីក្រូតលីក្រូតតែប្រមាណហ្នឹងគេចាប់ញើកកហើយក៏យកថ្មិញថ្មិញរបស់ជាហ្នឹងខំកកខំកកលីក្រូតប្រមាក្របបើឈាមទៀតបើឈាមដោយសេចក្តីពេញចិត្តឆ្ងាញ់នឹងឈាមរបស់លីក្រូតកុមារហើយមនុស្សក្នុងសម័យហ្នឹងក៏មិនមែនតូចតូចនេះយើងទេ ទឹកលេនៅកុមារប៉ុន្តែមនុស្សក្នុងសម័យហ្នឹងអាយុ20000ឆ្នាំបានអាយុអាយុ20000ឆ្នាំណាទៀតសម័យប្រពុតកសបៈណាម្ល៉េះពិតមែនតែកុមារប៉ុន្តែប្រធំជាងមនុស្សចាស់យើងសប្ថ្ងៃណាហើយហើយរួចទៅខំទោសម័យរាជកុមារីខំទឹកតែកំពុងតទៀតខំដាច់ក្រឹបប្រហោងចឹងទៅបានបើឈាមហឹក ឈាមអឹកអឹករួចទៅបានបរិភោគសាច់នៅពេលនោះឈាមដែលខ្ចាយចេញពីមាត់ដែលខំខ្ចាយទៅលើមាត់របស់យក្សនោះខ្ចាយទៅលើខ្លួនរបស់បត្រាបត្រីខ្ចាយទៅលើផែនដីមិនអាចញ៉ាំងប្រតិនៃព្រះបរមពុរិស័ទឲ្យតក់ស្លុតបានឡើយនៅក្នុងពេលនោះបន្លឺសំឡេងថាទេវតាទាំងឡាយហើយមើលចុះអស្ចារ្យណាស់ទានរបស់យើងប្រសើរពេក ហើយនោះឯងដែលបណ្ដើវាចាឲ្យដល់ពពួកទេវតាទាំងឡាយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងចំពោះព្រះសិរីបុត្រថាដោយអំណាចក្នុងពេលនោះយៈដែលឈ្មោះយន្តៈមានកម្ពស់120ហັດទេក្នុងកាលនោះយៈហ្នឹងកម្ពស់120ហັດបើគិតទៅ1ហັດកន្លះម៉ែត្រវា60ម៉ែត្រយៈហ្នឹងណា អញ្ចឹងហើយបានតម្រៃ7 44ដណ្ដប់មរិតផ្សេងផ្សេង20ដងឆ្អែត60ម៉ែត្រនិងពោះប៉ុណ្ណា10ម៉ែត្រនឹងបានប៉ុណ្ណឹងទៅគេថាបាត់ឃ្លានហើយគេថាសូមឲ្យព្រះអង្គបានប្រាស់ជាពុទ្ធទៅចោលគេទៅទៅវគ្គហ្នឹងណាដោយអំណាចនៃការប្រទៀននៅបត្រាបត្រីឲ្យទៅជាទៀនក្នុងកាលដែល បានត្រាស់ជាព្រះនារជៈសមាសម្ពុទ្ធទៀតពលឺដែលចេញអំពីប្រវត្តិកាយនៃព្រះសមាសម្ពុទ្ធនារតៈជានិច្ចនិរន្តរ៍ទាំងយប់ទាំងថ្ងៃដោយអំណាចឈាមដែលហូរស្រក់លើផែនដីនឹងដោយអំណាចសេចក្តីដែលថាប្រទាននៅបត្រាបត្រីឲ្យទៅជាចំណីយៈក្នុងសម័យនៃព្រះសមាសម្ពុទ្ធនារតៈនោះទៀតផែនដីមានរស7យ៉ាង មានរសដែលមនុស្សអាចបរិភោគបានយ៉ាងឆ្ងាញ់ហើយនឹងឆ្អែតប្រព្រឹត្តទៅមួយអាយុរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់ប្រជជនមានប្រជជន10000ឆ្នាំទាំងព្រះសម្មាសម្ពុទ្ធមេរតៈ10000ឆ្នាំមនុស្សក្នុងសម័យហ្នឹងអត់មានបរិភោគត្រូវយកផ្លែឈើផ្លែអីទាំងអស់គឺបរិភោគផែនដីជាអាហាររហូតដោយអំណាចអីដោយអំណាចបារមីនៃព្រះសម្មាសម្ពុទ្ធនិរតៈ ដែលបានបរិច្ចាគបត្រាបត្រីឲ្យទៅជាទានឲ្យដល់ចំណីយៈឈាមដែលហូរទៅលើផែនដីมันអាចញ៉ាំងប្រតិយរបស់ព្រះអង្គឲ្យមានសេចក្តីតក់ស្លុតបានហើយម្យ៉ាងទៀតនៅពេលដែលព្រះអង្គទ្រង់ឃើញឈាមដែលស្រក់ទៅលើផែនដីដែលកុមារាកុមារីជាបត្រាបត្រីរបស់ព្រះអង្គកំពុងតែមានភាពញឹកញើកន្ត្រាក់ដោយកំពុងតែយៈខំ ប្រកាសប្រកិននៅនឹងដៃរបស់យៈនោះបតីរបស់ព្រះអង្គមិនបានតក់ស្លុតមិនបានញាប់ញ័រហើយសឹងតែប្រព្រឹត្តទៅដោយសេចក្តីពេញបតីក្នុងទានបារមីរបស់ព្រះអង្គនោះថែមទាំងប្រកាសដល់ពួកទេវតា ថាទានរបស់យើងប្រសើរទេសភាពនៃបតីរបស់ព្រះអង្គក្នុងការនោះដល់តែព្រះអង្គបានត្រាស់ដឹងជាព្រះលារតៈសមាសម្ពុទ្ធជាម្ចាស់ញ៉ាំងមនុស្សក្នុងកាលនោះឲ្យមានរូបស្អាតទាំងអស់គ្នាដែលមនុស្សប្រុសដូចជាទេវបុត្រមនុស្សស្រីដូចជាទេវអប្សរ សម្រេចដោយបុណ្យរបស់ព្រះសម្មាសម្ពុទ្ធឧបត្ថម្ភជួយមនុស្សដែលកើតក្នុងកាលនោះឲ្យស្អាតទាំងអស់ព្រោះអាស្រ័យប្រតិរបស់ព្រះអង្គដែលមិនញាប់ញើនៅពេលដែលយកបរិភោគបត្រាបត្រីនោះឯងព្រះសម្មាសម្ពុទ្ធនិរតៈមានកម្ពស់120ហត្ថដោយកម្ពស់របស់យយន្តៈដែរទៀត120ហត្ថព្រះអង្គប្រាស់ដឹងនៅក្រោមដើមច័ន្ទទៀតកាលដែលព្រះអង្គប្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ នៅក្រោមដើមច័ន្ទមានកម្ពស់120ហត្ថមានប្រជញ្ញ10000ឆ្នាំផែនដីមានរសជាតិឆ្ងាញ់អាចបរិភោគបានគឺជំនួសមហូបអាហារណានៃទាំងអស់សរុបសេចក្តីមកគឺមហូបរបស់មនុស្សក្នុងសម័យហ្នឹងគឺផែនដីនឹងតែម្ដងហើយផែនដីហ្នឹងក៏ចេះតែដកទៅចម្រើនទៅដើម្បីអាហារបរិភោគរបស់មនុស្សសត្វទាំងឡាយដែលអាចបរិភោគផែនដីនឹងបានហើយមនុស្សប្រុសមនុស្សស្រី ក្នុងសម័យហ្នឹងគឺស្អាតល្អល្អដោយអំណាចបារមីក្នុងប្រតិរបស់ព្រះអង្គមិនតក់ស្លុតមិនញាប់ញយល់ខ្ញុំកណាខ្ញុំបាទសម្ដែងប្រវត្តិរបស់ព្រះនិរតៈសម្មាសម្ពុទ្ធជាម្ចាស់ដែលសប្ថ្ងៃនេះ នៅជាព្រះបរមពោធិសត្វនៅឡើយគឺរាហូអសិរិន្ទោដែលជាបរាជនៃស្ដេចអសលនៅបាតភ្នំព្រះជនេរុនឹងនឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធក្នុងការជាអនាគតដោយតែបានសម្ដែងមកយ៉ាងនេះកណាគុណម្ចាស់ ជាតិញោមបងប្អូនស្រីប្រុសទាំងអស់គួរតែលះបង់សេចក្តីប្រកម្មក្នុងអត្តភាពមួយជាតិមួយកំណើតព្រោះថាកាលដែលកើតមកហើយក៏ជាអសារៈណាទៀតមិនត្រូវលះបង់ទៅជាធម្មតាដូច្នេះបានថាការដែលយើងអាចមានប្រធัวក្នុងសម័យនេះដើម្បីលះបង់នៅអត្តភាពនេះតជាការលះបង់បានដោយប្រសើរពេកព្រោះមិនឃើញថាជាសត្វជាបុគ្គលទូខ្លួនក្នុងការកើតឡើងជារូបវេទនាសញ្ញាសង្ខារវិញ្ញាណនេះឡើយ ហើយការកើតនេះក៏ប្រទៅដើម្បីចោលតែប៉ុណ្ណោះមិនមានអ្វីដើម្បីនឹងថាកើតទៀតក្នុងកាលជាអនាគតដោយបញ្ញធម្មបច្ចុប្បន្ននេះឡើយម្ល៉េះហើយអ្វីដែលកើតទៀតនោះគ្រាន់តែជាទុក្ខសច្ចៈដែលជាផលរបស់សមុទយៈសច្ចៈតែប៉ុណ្ណោះប្រកណាពុនចាស់ញាតិញោមសូមឲ្យផុតស្រឡះចាក់ភពនេះឲ្យហើយទៅ សូមលះបង់ទុកនេះឲ្យហើយទៅដោយការរំលត់នៅសេចក្តីប្រកាន់ថាមានទួលខ្លួនក្នុងរូបវេទនាសញ្ញាសង្ខារវិញ្ញាណក្នុងបច្ចុប្បន្ននេះទាំងមានខ្លួននៅក្នុងបរលោកនោះសូមតណាគុណម្ចាស់បានក្រេបនៅ អមតៈដែលជាព្រះនិព្វានមានរស់ដើម្បីកម្ចាត់បងនៅសេចក្តីក្រៅក្រហាយតាមផ្លូវចិត្តសូមកណាតគុណម្ចាស់បានជួបប្រទេស នៅធัวដែលព្រះអរិយបុគ្គលបានសម្រេចហើយកំបីគ្រៀងគ្រៀតខ្លាយទៅជាបការៈដតីឡើយសូមអនុមោទនា ទុក្ខបត្តាចានេនតងថាភេយាមបានតាចានិភេយាសោបត្តាចានីសោកាហំតសัพเพបេបានិណោសัพទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុក្ខ សូមឲ្យជាសត្វបានសេចក្តីទុកទៅដែលដល់ហើយនៅភ័យសូមឲ្យជាសត្វបាត់ភ័យទៅដែលដល់ហើយនៅសេចក្តី